ហើយម្យ៉ាងទៀតក៏សូមជម្រាបជូនប្រជាពលរដ្ឋរបស់យើងឲ្យបានជ្រាបឥឡូវណាសារព័ត៌មានអនឡាញកំពុងតែផ្សាយបងប្អូនខ្មែរយើងកំពុងសម្រុកទៅរកណែសបត់សម្រាប់ការប្រកួត រវាងកម្ពុជានិងហ្វីលីពីន នៅថ្ងៃស្អែកណា អញ្ចឹងទេខ្ញុំសូមយកឱកាសនេះព្រឹកមិញនេះអាដាមថងគុណរាយការណ៍ខ្ញុំគឺសបុតរបស់យើងខ្ញុំសូមស្នើប៉ុណ្ណេះសបុតរបស់យើង គឺតម្រូវទៅតាមទីកន្លែងมันអាចទៅលើសពីនឹងទេហើយសបុតមួយទៅមើលពីប្រកួតដដែលព្រោះបើមិនអញ្ចឹង វាអាចនឹងមានបញ្ហាអ្នកចេញក៏មិនចេញអ្នកចូលក៏មិនចូល វាទៅជន់គ្នាអញ្ចឹងសបុតមួយទៅពោទៅមើលពីប្រកួតតម្រង់មើលពីប្រកួតខ្ញុំក៏សូមសំណូមពរអ្នកដែលបានទទួលលិខិតបើកាលណាខ្លួនបានទទួលសបុតហើយតែខ្លួនមិនបានទៅ ខ្លួនត្រូវប្រគល់ឲ្យអ្នកដទៃទៅ បើមិនដូច្នោះកាអីរបស់យើងនឹងចំហនឹងចំហអញ្ចឹង សូមជម្រាបទៅប្រជាពលរដ្ឋរបស់យើងដែលបានទទួលសម្បត្តិហើយនេះមិនមែនជាបញ្ហាខ្ញុំបញ្ជាក់ឡើងវិញត្រង់នេះថាសុំកុំសម្រុកចូលទៅមើលក្នុងពេលដែលខ្លួនអត់មានសម្បត្តិណាសុំកុំសម្រុកចូលទៅមើលក្នុងពេលដែលខ្លួនអត់មានសម្បត្តិឲ្យសោះព្រោះនេះ ធ្វើយ៉ាងដូចនេះវានឹងបង្កើតនៅស្ថានភាពដែលនៅសល់រូបភាព អាតោងលបងផ្លោះលបងឆ្នាំ2016នោះណាវាជារឿងមួយ ដែលមិនគួរកើតនៅក្នុងប្រទេសកម្ពុជាតទៅទៀតទេ ដែលវាបង្កើតនៅស្ថានភាពជួនកាលទៅវាបាក់លបងជួនកាលទៅវា មានរឿងនេះរឿងនោះឬរត់ចាន់គ្នាជាដើមខ្ញុំមិនកង្វល់ជាមួយកីឡាករកីឡាករនេះទេ ប៉ុន្តែខ្ញុំកង្វល់អំពីអ្នកគ្រប់គ្រងអ្នកគ្រប់គ្រងអញ្ចឹងអ្នកគ្រប់គ្រងរបស់យើងត្រូវរក្សានៅភាពផ្លៃត្រូវឥឡូវនេះ នៅគ្រប់ទីកន្លែងសុទ្ធតែដាក់ឆ្លាយចេញហ្នឹងអញ្ចឹងទេការប្រកួតនានារាល់ការប្រកួតនានាគឺបើសិនជាយើងគ្មានប្រវត្តិទេ យើង ទៅកាន់ទីកន្លែងទីកន្លែងដែលគេមានដាក់ស្លាយវាអត់ខ្វះទេ នៅទីក្រុងភ្នំពេញដូចជា8ទីតាំង8ទីតាំងយើងទៅមើលនៅកន្លែងនោះទៅហើយវាសបាយបើខ្ញុំវិញណាបើមើលប៉ណ្ណឹងទូកឬមើលបាល់ខ្ញុំសុកចិត្តដេកនៅមើលផ្ទះណាមើលវាច្បាស់ជាងហើយបើថាយើងទៅមើលទូកងនៅមុខវាំងណាយើងបានមើលតាអាគូមកដល់ទេប៉ុន្តែរូបភាពគេចាប់ពីទូរទស្សន៍វិញគឺគេចាប់ល្អជាងស្អីទៀតណា ដឹងអាណាទៅមុខអាណាទៅក្រោយហើយចំពោះយើង ទៅបានមើលតែមួយគូមួយគូហ្នឹងប៉ុន្តែក្នុងពេលដែលប្រចាំតាទូទូគេមើលបានបានល្អជាងនិយាយអញ្ចឹងថ្ងៃក្រោយគេមើលទៅតាមទូទូឈប់ទៅមើលមិនអញ្ចឹងទេប៉ុន្តែនេះវាជាស្ថានភាពដែលយើងត្រូវដើម្បីដោះស្រាយបញ្ហានៅក្នុងពេលនេះក្នុងពេលនេះអញ្ចឹងសូមបញ្ជាក់ ទី1សុំកុំសម្រុកទៅទីកន្លែងដែលខ្លួនគ្មានសមុទ្រទោះបីជាបើកស៊ីហ្គេមបិទស៊ីហ្គេម ឬក៏ទៅដល់ប៉ារ៉ាហ្គេម ទាំងបើកទាំងបិទការចូលទៅមើលការប្រកួត គ្រប់វិញ្ញាសានៃការប្រកួត ទាំងបាល់តតទាំងបាល់ទះទាំងស្អីៗគ្រប់ទាំងអស់គឺត្រូវតែមានសម្បត្តិទៅអាចចូលទៅបាន